ដល់កាលមកម្លេះចុះហេតុអ្វីបានជាលីវភូធ្វើបានល្អនៅក្នុងពាន Community Shield បាទអញ្ចឹងយើងអាចនិយាយបានថាសម្រាប់ការប្រកួតយប់មិញនេះគឺជាការប្រកួតមួយ ដែលខ្ញុំមិនដែលបានឃើញលីវភូលេងបែបនេះនោះទេបាទអញ្ចឹងខ្ញុំសូមមិននិយាយថាលក់ឬក៏អីទេបាទខ្ញុំមិនសូមនិយាយពាក្យនេះទេ វាអាចនឹងមកពីកត្តាផ្លូវអារម្មណ៍របស់កីឡាករវាអាចមកពី ប្រព័ន្ធឬក៏អាចមកពីកីឡាករដាក់មិនត្រូវក៏ថាបាន យប់មិញនេះទីហ្គោអាកាន់តារាទីហ្គោអាកាន់តារាមិនត្រូវបានដាក់ជម្រើស11អ្នកដំបូងទេគឺត្រូវបានដាក់ Milner ហើយប្រិមិត្តឃើញហើយមួយរយៈចុងក្រោយនេះ Milner គឺបានសាងគុណវិបត្តិច្រើនណាស់សម្រាប់ Liverpool ទី1គឺគាត់បាទតែងតែប្រើកម្លាំងបាទទៅលើគូបដិបកទី2ល្បឿនរបស់គាត់មានការថមថយច្រើន ទី3បច្ចេកទេសនៅក្នុងការលេងរបស់គាត់ក៏មានការថមថយច្រើន ប្រិយមិត្តយុគមិញគ្រាន់តែឃើញបាទ line up ដែលមាន Milner ហាក់បីដូចជាមិនសូវមានសង្ឃឹមទៅហើយ នៅក្នុងការយកឈ្នះទៅលើ Napoli បាទអ្វីដែលយើងបានឃើញបន្ថែមទៀតគឺ Matip Matip ខ្លាចទៅជាជំរើសទី2របស់លោក Jurgen Klopp ដែលដាក់ចំនួនដំបូងដោយ Gomez ចំណុចនេះធ្វើឲ្យមានចំណោទបញ្ហានៅក្នុងតង់ទី1ដែល Gomez នេះ គឺបានបង្កនៅកំហុសជាច្រើន ដែលធ្វើឲ្យណាប៉ូលីនេះអាចបានបាទរកគ្រាប់បាល់បានរហូតដល់3គ្រាប់ឯណោះបាទប្រិមិត្តបានឃើញហើយគ្រាប់បាល់ទី1ពេលនឹងទី គឺការបង្កកំហុសបាទរបស់ Milner ប៉ះដៃបាទបើកចងាមកដៃគ្រាប់បាល់ទី2បាទពេលនឹងទីបន្ថែមទៀតតែសង្គ្រោះបានដោយ Alisson Becker ដែលបង្កកំហុសដោយ Van Dijk គ្រាប់បាល់ទី2និងគ្រាប់បាល់ទី3គឺជាកំហុស ដ៏ធំបំផុតរបស់ Gomez ជាពិសេសគ្រាប់បាល់ទី2បាល់នេះគាត់មិនបានបោះឲ្យអ្នកចាំទីទេបាទធ្វើឲ្យមានការដណ្ដើមបាល់ធ្វើឲ្យមានការប្រេះយកបាល់ចំណុចការពីម្សិលមិញបើសិនជាយើងកលេចទៅមើលលីវើពូលលេង គឺជើងក្រោមរបស់គាត់គឺទលាយរវងតែម្ដងហើយខ្ញុំសូមនិយាយថាបើសិនជាលីវើពូលលេងបែបចេះបាទទៅប៉ះជាមួយនឹងញូកសលមិនឈ្នះញូកសលទេ បាទទៅប៉ះជាមួយនឹង Fulham ក៏មិនឈ្នះ Fulham ដែរប្រសិនបើ Liverpool លេងបែបនេះចាពីយប់មិញបែបនេះបាទយប់មិញនេះសម្រាប់ Napoli គ្រាន់តែបោះដាច់បោះដាច់បោះដាច់បើថាសម្រាប់ Robertson ក៏បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានដែរ Robertson លើកឡើងនៅពេលសម្ភាសន៍គាត់គាត់បានលើកឡើងថា Liverpool យប់មិញគឺលេងចំហជើងក្រោមបាទលេងចំហជើងក្រោមតែម្ដងបាទសូម្បីតែយើងអ្នកមើលក៏យើងមើលឃើញដែរ បោះដឹងតែដាច់បោះដឹងតែដាច់ហើយអញ្ចឹងលេងមិនកើតបាទហើយបន្ទាប់មកទៀតយើងមើលឃើញហើយថាតំបន់ប្រយុទ្ធរបស់គាត់ហាក់បីដូចជា មិនមានសមត្ថភាពឬក៏មិនមានលទ្ធភាពច្រើន នៅក្នុងការប្រយុទ្ធទៅទេការគ្រប់គ្រងបាល់នៅ មានភាពល្អប្រសើរប៉ុន្តែឲ្យតែពេលគេគ្រប់គ្រងបាល់ម្ដងម្ដងឲ្យតែគេបោះគឺដឹងតែដាច់យប់មិញនេះគឺលីវភូខ្សែការពារអាចនិយាយបានថាទុនណាស់ ទុនមែនតែនហ្មងមិនត្រឹមតែទុនទេចំហទៀតឈានចូលដល់តង់ទី2រៀងមានសង្ឃឹមនឹងត្រឡប់មករកភាពល្អវិញបន្តិចបន្ទាប់ពីការផ្លាស់ប្ដូរ Gomez ហើយ James Milner ហើយជាមួយនឹង Alcantara បាទវារៀងត្រឡប់មករកភាពល្អមើលបន្តិចបើលេងនៅតង់ទី1វិញរបៀបតង់ទី1នេះ Liverpool កុំថាឡើយប៉ះបាទ Man City ប៉ះ Man U ចាញ់ហើយហើយឃើញហើយបាទប៉ះ Arsenal ក៏ចាញ់ប៉ះ Spurs ក៏ចាញ់ដែរឲ្យតែលេងតាមលបាយយប់មិញនេះ តែខ្ញុំជឿជាក់ថាมันប្រកាសថាលីវភូលលេងបែបអញ្ចឹងរហូតនោះទេបាទហើយក៏យើងមិនដឹងថាខ្ញុំមិនសុំនិយាយពាក្យថាលក់ឬក៏អីទេគ្រាន់ថាចាប់តាំងពីខ្ញុំបាននៅជាមួយនឹងបាល់ទាត់បាទពេញលេញក្នុងឆ្នាំ2018មកដល់ថ្ងៃនេះបាទរយៈពេល4ឆ្នាំ75ឆ្នាំហើយខ្ញុំមិនដែលឃើញលីវភូលលេងបែប នេះទេ នេះជា លើកទី1ហើយការពីយប់មិញនេះបាទខ្ញុំមិនដែលលេងឃើញលេងអញ្ចឹងទេ ហើយចឹងខ្ញុំមិនដឹងថាតើលក់ឬក៏អីទេគ្រាន់ថានេះជាលើកទី1ទេដែលខ្ញុំឃើញកម្រិតលេងរបស់លីវើពូលបែបនេះបាទប្រសិនបើចាញ់គេលក្ខណៈបច្ចេកទេសបាទចាញ់លក្ខណៈបច្ចេកទេសមានន័យថាសម្រុកសម្រុកសម្រុកហើយដល់ពេលដាច់មាត់ណែការបិទរបស់យើង គឺមានចន្លោះប្រហោងអូខេយើងអាចទទួលយកបានបច្ចេកទេសយើងគឺស្ថិតនៅក្រៅបច្ចេកទេសរបស់គេ សំណាងរបស់យើងគឺចាញ់សំណាងរបស់គេប៉ុន្តែការប្រកួតយប់មិញនេះគឺខ្ញុំមើលមិនយល់ថាតើទម្រង់លេងនេះគឺលេងរបៀបម៉េចស្ថិតនៅក្នុងតំបន់ការពារបាទ Robertson Van Dijk Gomez Arnold ឲ្យតែគេបោះបាល់មកនៅសល់តែបើមិនសល់ Gomez សល់តែ Van Dijk ទេនៅក្រោមបាត់ Arnold បាត់ Robertson ការចូលជួយ support គ្នានៅតំបន់ការពារហាក់បីដូចជាមើលមុខគ្នា ជាពិសេសក្របបាល់ទី3ក្របបាល់ទី3មើលមុខគ្នាក្របបាល់ទី2ហ្នឹងក៏មើលមុខគ្នាមើលទៅក្រុមហាក់បីដូចជាមិនលែងមានការស៊ីសង្វាក់គ្នា តែម្ដងនេះជាការលើកឡើង របស់ខ្ញុំប៉ុន្តែយើងទៅមើលការលើកឡើង របស់លោកចូលចិនក្លុបវិញលោកចូលចិនក្លុបថា វា គឺជាលទ្ធផលមួយដែលមិនអាចទទួលយកបាននេះសម្រាប់ manager ផ្ទាល់តែម្ដងលោកចូលចិនក្លុបគាត់លើកថានេះគឺជាលទ្ធផលដែលពិបាកទទួលយក កីឡាករលេងមិនត្រូវគ្នាបាទកីឡាករលេងមិនត្រូវគ្នា កីឡាករគ្មានបាទគេហៅថា គ្មានការតាំងចិត្តនៅលើទីលានតំបន់ការពារគឺចំហនេះជាការលើកឡើងរបស់លោកចូលចេញក្លុបបាទហើយគាត់កំពុងតែព្យាយាមបន្ថែមទៀតថាតើនឹងព្យាយាមដោះស្រាយវិធីនេះបាទដោះស្រាយបញ្ហានេះដោយវិធីណានេះជាការលើកឡើងរបស់លោកចរចិនក្លុបបាទហើយសម្រាប់ ការដាក់បន្ទុកទៅលើកីឡាកររូបណានោះគឺលោកចូលចេញក្លឹបអត់ដាក់ទេអំបីតែ Robertson ក្នុងការសម្ភាសក្រោយនេះតើ Liverpool លេងបែបនេះដែរឬទេយប់មិញនេះខ្ញុំមិនសង្ឃឹមថា Liverpool បានឈ្នះទៅលើ Napoli ទេអត្រាខ្ញុំគិតថាអាចនឹងស្មើឬយ៉ាងច្រើនបំផុត Napoli ហូបបានត្រឹម2ទល់នឹង1ឬវាអាចដូចនឹងលទ្ធផលចាស់ទៅចោះ2ទល់នឹង0 ប៉ុន្តែយប់មិញនេះមិនទាន់បានអីផងដើមតង់ទី2គេថែមគ្រាប់ទី4ទៀតអញ្ចឹងយើងមើលទៅវាខុសស្រឡះតែម្ដងអំពីទម្រង់លេងរបស់លីវើពូលដែលយើងទាំងអស់គ្នាធ្លាប់បានដឹងហើយសួរថាតើកីឡាករលីវើពូលមួយ តារាងនេះតម្លៃប៉ុន្មានបើប្រៀបធៀបជាមួយនឹងណាប៉ូលីបាទហើយឥឡូវបើលេងបែបនេះបាទទឹកក្រោយទៅជួបអាសាណាហើយទៅរួចទេបាទរឿងហ្នឹងវាអញ្ចឹងហ៎ បាទខ្សែការពារដកគូមេចេញ ដាក់មកធីបវិញបានល្អខ្ញុំមិនដឹងថាតើលោកចូលចេញក្លុបគាត់កំពុងតែរៀបចំនៅយុទ្ធសាស្ត្រអ្វីនោះទេមករយៈចុងក្រោយប្រិមត្តទៅថាម៉ាធីបគាត់ឈឺទៅចោះដាក់ហ្គូម៉េសនៅពេលដែលម៉ាធីបគាត់ជាហើយក៏នៅតែដាក់ហ្គូម៉េសមករយៈចុងក្រោយដាក់មីលណឺថាបាត់អកន្តរាយប់មិញនេះអកន្តរាគ្នាជាហើយក៏នៅតែដាក់បាទមីលណឺ បាទហើយថ្ងៃមុនប៉ះនឹងប៉ះមួយលីវភូលនេះ បាទបាទសុំឲ្យទៅប៉ះជាមួយនឹងមែនយូនេះនៅតែមីលណឺបាទទម្រាំតែដាច់ចិត្តដូរហើយយប់មិញនេះវាត្រូវសយទៀតអត់មាន Henderson នៅទៅទៀតបាទរបួសចង់អស់ហើយបាទសម្រាប់ Liverpool ប៉ុន្តែទោះបីរបួសយ៉ាងណាក៏ដោយតំបន់ប្រយុទ្ធគាត់ពេញ Firmino Salah បាទ Nunes ហើយជាមួយនឹង Luis Diaz បាទ ស្លាបឆ្វេងស្លាបស្ដាំដំរើស្លាបឆ្វេងស្លាបស្ដាំបាទមានដូចជា បាទអាណុលហើយជាមួយនឹងរ៉ូបឺតសុនខ្សែការពារកដាលក៏មួមទៀតបាទមានវ៉ាន់ដាច់ដាក់ម៉ាធីបមកមួមអត់ទៅហើយខ្ញុំអត់យល់ដែរថាលោកចូលចេញក្លុបគាត់កំពុងតែ បាទស្ថិតនៅក្នុងសម្ពាធអ្វី បានជាគាត់ព្យាយាមដាក់ Milner ឲ្យជាមួយនឹង Gomez តែខ្ញុំមិនដឹងទេណាបាទខ្ញុំមិនដឹងថាតើគាត់កំពុងតែ មានសម្ពាធអ្វីនោះទេអញ្ចឹងសង្ឃឹមក្លុបនឹងអាចកែប្រែស្ថានភាពបាន ក៏ព្រោះតែគាត់ត្រូវប៉ះជាមួយនឹង Volvo នៅ ក្នុងចុងសប្តាហ៍នេះបាទបាទ